Welcome to Family SDR Remix. Mr. Nonim and Mr. Sob and Feet, Mr. Sob G, FT, Mr. Bore on the mix. Bạn nè, bạn ơi, cùng ơi, bạn team STR và đại យ៉ាប់មានរឿងបាក់បាក់បាក់បាក់ណាប់ណាប់ណាប់ណាប់ទៅទៅទៅទៅអើយអើយអើយអើយអើយបាក់បាក់បាក់បាក់បាក់បាក់បាក់បាក់បាក់ណាប់បាក់ទៅអើយកុំអោយបាក់ធីម STR បរៃដែរបាក់បាក់បាក់បាក់ណាប់ណាប់ណាប់ណាប់ទៅទៅទៅអើយអើយអើយអើយអើយបាក់បាក់បាក់បាក់បាក់បាក់បាក់ណាប់បាក់ទៅអើយកុំអោយបាក់ធីម STR បរៃដែរបាក់បាក់ វើយវើយវើយវើយណាប៉ាទៅវើយកុំឲ្យប៉ាធីម STR បើអីដែរណាណាណាណាទៅវើយវើយវើយវើយណាប៉ាទៅវើយកុំឲ្យប៉ាធីម STR បើអីដែរ